បាទតាក់ទងជាមួយនឹង PAG ជាមួយនឹង Real Madrid ដូចខ្ញុំបាននិយាយយ៉ាងជូនទៅកាន់ប្រិយមិត្តចឹងបាទតាក់ទងជាមួយនឹងរឿងនេះខ្ញុំបានជម្រាបជូនទៅកាន់ប្រិយមិត្តដែរបាទសួស្តីទៅកាន់បាទលោកខេមបាទអូយតារាចម្រៀងយើង បាទចូលមកបាទសួស្តីបាទតាក់ទងជាមួយនឹងលោកខេមហើយចង់ដឹងអំពីប៉ារីសហើយបាទហើយបើសិនជា fan របស់ប៉ារីសផ្ទាល់ប្រកាសជាដឹងហើយថាប៉ារីសបច្ចុប្បន្នហ្នឹងគឺលេងរបៀបម៉េច ការប្រកួតចុងក្រោយរបស់ផុតរបស់គាត់នឹងស្មើជាមួយឌីយ៉ុងនឹងគឺអាចនិយាយបានថាកីឡាករ11រូបគឺជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហារបួសជាមួយនឹង COVID-19 សូម្បីតែ Lionel Messi នឹងក៏តាក់ទងជាមួយនឹង COVID-19 ដែរបាទអញ្ចឹងបើសិនជាយើងកលេចនៅពេលដែលពេញ form វិញយើងអាចនិយាយបានថាសម្រាប់ពេលនេះសម្រាប់ប៉ារីសគឺនៅមិនទាន់មាន ភាពល្អប្រសើរនៅឡើយទេបាទ ហើយខ្ញុំនិយាយបែបនេះក៏ខឹងខ្ញុំក៏ខ្ញុំអត់ដឹងនិយាយថាមិនដែរក៏ព្រោះតែខ្ញុំមើលទៅកាន់ប្រព័ន្ធលេងរបស់ក្រុមទាំងពីរបាទអូលើនៅសុំបីភ័យតោបាទនៅសុំមួយជើងទៀតបាទនៅសុំមួយជើងទៀតលេងពីរជើងបាទសុកលីហៀងបាទសុំទោសុំទោសុំទោបាទការប្រកួត នេះដូចឆ្នាំមុនទេបាទឆ្នាំមុនគឺសារកូវីដគេលេងតែមួយជើងទេបាទសឹងសុំ20ទោសសម្រាប់ប្រិមិត្តទាំងអស់គ្នាបាទអញ្ចឹងប៉ុន្តែលទ្ធផលនេះខ្ញុំគិតថាលទ្ធផល2ទៅ2បាទ បាទអញ្ចឹងសាំសុំអ្វីទៅការប្រិមិត្តអស់នេះបាទអរគុណច្រើនសុកលីហៀងបាទសុកលីហៀងអរគុណច្រើនការប្រកួតនេះមានមួយជើងទៀតដោយការប្រកួត Chelsea ជាមួយនឹង Spurs អញ្ចឹងបាទការប្រកួតនឹងពីរជើងរួចរាល់ហើយបាទតកតងនឹងរឿងបញ្ហារបស់ប៉ារីសមកដល់ពេលនេះគឺគាត់លេងអត់ទាន់ត្រូវគ្នាទេជាពិសេសស្ថិតនៅក្នុងតំបន់ប្រយុទ្ធតំបន់ការពាររបស់គាត់គឺនៅមានបញ្ហាខ្លះខ្លះហើយតំបន់បំរើរបស់គាត់គឺនៅស្ទើរ នេះគឺជាកន្លែងដែលមានការខ្វះខាតច្រើនមែនទែនបាទសម្រាប់ប៉ារីសមកដល់បច្ចុប្បន្ននេះតាក់ទងជាមួយនឹងតំបន់ទាំង3នៅលើខាងលើប្រិយមិត្តថាមានកីឡាករដែលស្ថិតនៅក្នុងលំដាប់កំពូល Superstar អ៊ីកាឌីម៉ាណេម៉ាឌីម៉ារីមេស៊ីអឹមបាប៉េបាទគ្នាច្រើនសំខ្លោចខ្សែប្រយុទ្ធយកមកច្រើនពេកមិនប្រកាសថាក្រុមមួយនោះគឺល្អទេបាទតំបន់ប្រយុទ្ធដែលល្អគឺគេត្រូវការតំបន់ដែល ផ្លាច់ទីហ្នឹងតែម្នាក់ទៅពីរនាក់ទៅបានហើយបាទក្រៅពីហ្នឹងគឺសុទ្ធតែមានអ្នក support បាទនោះបានក្រុមនោះគឺមានភាពល្អប្រសើរហើយបើសិនជាខ្ញុំក៏ប្រយុទ្ធអ្នកឯងក៏ប្រយុទ្ធអ្នកនេះក៏ប្រយុទ្ធអ្នកនោះក៏ប្រយុទ្ធប្រយុទ្ធច្រើនពេកគឺវាអត់ល្អទេបាទតាពុតពេលខ្លះខ្ញុំឃើញដាក់ឲ្យ3នាក់អឹមបាប៉េណេម៉ាមេស៊ីហើយថែមឌីម៉ារីមកធ្វើថែមមកតង់ទៀតអញ្ចឹងយើងមើលទៅវាហាក់បីដូចជាវារៀងវល់វល់បន្តិច ខ្ញុំមិនទាន់អាចនិយាយបានថាតាក់ទងជាមួយនឹងតម្រងលេងនេះលោកពូឆេទីណូស្ថិតនៅក្នុងការទប់សិនឬក៏គាត់មិនទាន់បានរកឃើញនៅតម្រងណាមួយដែលល្អសម្រាប់ប៉ារីសនោះទេ បើសិនជាខ្ញុំអាចនិយាយបានប៉ុណ្ណេះបាទខ្ញុំអាចនិយាយបានថា ការប្រកួតនេះ ប្រសិនបើជួបគ្នានៅក្នុងពេលនេះអត់ឈ្នះរៀលទេសម្រាប់ប៉ារីស បាទអត់ឈ្នះរាទេរាគេលេងល្អណាស់បាទទាំងតំបន់ការពាររហូតដល់តំបន់មយុទ្ធគឺការលេងយល់ចិត្តគ្នាច្រើនមែនតែនបាទប៉ុន្តែបញ្ហាមួយរបស់រៀលម៉ាឌ្រីតគឺគាត់ល្អនៅក្នុងអេគីបប៉ុណ្ណឹងហ៊ានតាដកហ៊ានតាបាត់ហ៊ានតាខ្វះតំបន់ណាមួយលេងឡើងកើតហើយបាទអញ្ចឹងតំបន់ប្រយុទ្ធរបស់គាត់ហ្នឹងគឺយើងត្រូវដឹងហើយគឺត្រូវតែមានវិនិច្ឆ័យជាអស់ហើយជាមួយនឹងការីមបិនសាម៉ា ត្រូវតែមាន2នាក់នឹងដាច់ខាតបាត់ម្នាក់ក៏ពិបាកតំបន់បំរើរបស់គាត់គឺត្រូវមានតូនីគ្រូលូកាម៉ូឌ្រិចហើយជាមួយកាស៊ីមេរ៉ូបាត់ណាម្នាក់ក៏រៀងពិបាកហ្នឹងហ្នឹងគឺបញ្ហាដែលកំពុងចោតជាចំណោទបញ្ហារបស់រៀលម៉ាឌ្រីតហើយតាក់ទងជាមួយនឹងប៉ារីសវិញគឺនៅតែព្យាយាមរកទម្រង់ឲ្យត្រូវឯងបាទរៀបចំទម្រង់ណាឲ្យត្រូវមកចប់ហើយបាទចប់ហើយបាទអឺបើសិនជាយើងនិយាយវិញបើនិយាយពីការខ្វះខាតរបស់ប៉ារីសបច្ចុប្បន្ន តំបន់បំរើរបស់គាត់គឺខ្វះខាតច្រើនណាស់បាទអញ្ចឹងបើសិនជាតំបន់បំរើគាត់គាត់អាចរកតំបន់បំរើណាបានល្អខ្ញុំជឿជាក់ថានឹងមានភាពល្អប្រសើរច្រើនជាពិសេសបច្ចុប្បន្ននេះកំពុងតែមានការប្រកួតប្រជែងរវាងស៊ូវិនទូសហើយជាមួយនឹងប៉ារីសចង់បានពូប៉ុកបាព្រោះតែរដូវកាលនេះចុងរដូវកាលនេះពូប៉ុកបាគឺ free agent បាទបាទសីហាដាវិការៀល Chelsea ប៉ះរៀលការពីរដូវកាលមុនផ្សេង តែបើ Chelsea ប៉ះរៀលរដូវកាលនេះអាចនិយាយថាបដោះប្រសងគ្នាតឹងហ่ะបាទតឹងតឹងអឺបើសិនជាយើងប្រៀបធៀបអឺបាទផឹកម្ដងហើយតានីបាទហ្នឹងហើយរាជសីជលសា បាទឆាតមកកំណត់ថ្ងៃផឹកទឹកក្រូចហ៎បាទអញ្ចឹងតើតើមកដល់ពេលនេះបើសិនជាសួរថា Chelsea ហើយជាមួយនឹង អឺរៀលម៉ាឌ្រីតពេលនេះមួយណាល្អជាងខ្ញុំអាចនិយាយបានថាស្ថិតនៅក្នុងមិននិយាយរួមគឺមិនទាន់អាចនិយាយបានទេនៅពេលនេះបាទបើសិនជាយើងនិយាយអំពីពេលនេះតែម្ដងខ្ញុំអាចនិយាយបានថាពិបាកនៅក្នុងការពណ៌នាណាថាតើនឹងអាចយកឈ្នះបានដែរឬក៏យ៉ាងណាបាទបើសិនជាកីឡាករពេញដូចគ្នា ក្រុមទាំងពីរនេះអាចនិយាយបានថាស្ថិតនៅក្នុងការប្រកួតប្រជែងគ្នាដល់ថាចាំនិយាយថាតាម មុំមែនទេមែនថាវាតឹងរឹងណាស់សម្រាប់ Chelsea ជាមួយនឹង Real Madrid បាទគូតឹងរឹងមែនតើបើរបូតគ្រាប់របូតដូចគ្នាបើទប់ទប់ជាប់ដូចគ្នានេះសម្រាប់ការប្រកួតរវាងក្រុមទាំងពីរនេះអញ្ចឹងបើអាចនិយាយបានថាឧទាហរណ៍ថាវគ្គ8ក្រុមចុងក្រោយក្រុមទាំងពីរប៉ះគ្នា រវាង Chelsea ជាមួយនឹង Real Madrid នៅក្នុង UEFA Champions League ខ្ញុំគិតថា វាជារឿងដែលលំបាកណាស់នៅក្នុងការទស្សន៍ទាយឬក៏អាចក្នុងការព្យាករណ៍ ថាអ្នកណានឹងមានលទ្ធភាពជាអ្នកណាបាទប៉ុន្តែបើមិនសិនមកដល់ពេលនេះកីឡាករគាត់ពេញដូចគ្នាខ្ញុំគិតថាវាពិបាកនៅក្នុងការនិយាយបាទបើសិនជាយើងនិយាយពី Chelsea គាត់ងំជើងក្រោមហើយ counter attack ហើយបើសិនជាយើងនិយាយអំពី Real Madrid គាត់សឹងតែគ្រប់តំបន់ទាំង3របស់គាត់ហើយតំបន់ខាងក្រោមកណ្ដាលបាទតំបន់បណ្ដាហើយនិងតំបន់ប្រយុទ្ធអញ្ចឹងបើសិនជាប៉ះគ្នាលើកនេះខ្ញុំគិតថាវាជាបាល់មួយដែលល្អមើលបំផុតហើយបាទបាល់មួយដែលល្អមើលហើយអាចនិយាយបានថា អាចនឹងពិបាកបាទអឺសីហាដាវិកាហើយកុំយើងកុំនិយាយចឹងពាក្យថាប្រវត្តិខ្ញុំយល់ហើយពាក្យថាប្រវត្តិប៉ុន្តែប្រវត្តិយើងអាចនិយាយមកបានមិនមែនថាអត់និយាយបានទេ សំខាន់បំផុតគឺបច្ចុប្បន្ននេះតើតម្រង់លេងមកគាត់មិនដែរបាទបើសិនបើតម្រង់លេងមកគាត់មានបញ្ហា សួរតែយើងអានប្រវត្តិចេញហ៎ឧទាហរណ៍ថាដល់ថ្ងៃប្រកួត Chelsea ដាក់ហ្គោលបំរុងដល់ថ្ងៃប្រកួត Chelsea អត់មាន Rodrigo បាទអត់មាន Thiago Silva បាទដល់ថ្ងៃប្រកួតក្រុមបាត់បង់សួរថាតើយើងអាចយកប្រវត្តិមកអះអាងបានទេអត់បានទេកីឡាករខ្លួនឯងយ៉ាក់បំរុង3នាក់ហើយហ្នឹងដាក់កីឡាករបំរុង3នាក់ចូលលេងហើយហើយសួរថាតើយើងអាចយកប្រវត្តិមកនិយាយបានអត់អត់បានទេបាទដូចប៉ារីសអញ្ចឹង ប៉ារីបាត់បង់កីឡាករដែលជាកីឡាករសំខាន់សំខាន់11នាក់តើយើងយកប្រវត្តិមកអានចេញទេអត់ចេញទេធ្វើមិនលេងឈ្នះគេបើកីឡាករឈឺខ្ទេចខ្ទីអស់លេងហ្នឹងបាទអញ្ចឹងពេលប្រវត្តិនេះយើងអាចនិយាយបាន លូត្រាតែកីឡាករហ្នឹងវាបដោះប្រសងគ្នា ស្មើគ្នា5ប្រកួតចុងក្រោយហ្នឹងគឺសបាសបាគ្នាបាទយកមកយើងអាចប្រៀបធៀបគ្នាបានបាទតែប្រសិនបើ កីឡាបើសិនជាមកខាងទៀតបាត់បង់កីឡាករមកកាគូកអីពិបាកនិយាយប្រវត្តិណាបាទនិយាយរឿងប្រវត្តិហ្នឹងទេ